ជាតិយើងអ្នកកាន់សាសនាត្រូវដឹងច្បាំងថាព្រះពុទ្ធចិនស្រីត្រង់មានឆោពន់រាំងសីគឺព្រាងរាំងស្មៃទាំង6ពណ៌ ផ្សាយចេញពីព្រះកាយត្រង់រុងរឿងរិទ្ធិរុងប្រសើរបវងជ្វីរឆ្វាត់កាយឆើតឆាយល្អទាំង5មួយពោស្រស់ល្អសោភី កំណើតនៃព្រះរស្មី កាត់ដោយបារមីនៃព្រះភង្គវីធ្វើទៀនអត់មានរញរា កាលដែលនៅជាព្រះពោធិសត្វ រាំងស្មីពណ៌ខៀវនុងណាកាលឆ្កៀលនេត្រាត្រង់ដោយចិត្តកាត់ធ្វើទៀនដល់អិនព្រះពិតកាលនៅជាសัตว์នាមស្រីភិរិយ រាំងស្មីពណ៌លឿងភ្លឺថ្លា កាលដែលត្រង់អាសាច់ផែធ្វើមាសបាត់ពុទ្ធរូបភ្លឺអោភាំងព្រះអិនជាងមៀងត្រង់វ័យបណ្ឌិត រាំងស្មៃក្រហមនុងណាកាលដែលមេដាពងខំស្លាប់ពិតបតទុំសុបដោជីវិតកាត់បែងដងបិទធ្វើឆ្នាំមេដា រាំងស្មីពណ៌សសុតសាទកាលដែលព្រាំងបាទវេសន្តកសត្វត្រាឲ្យទៀនដំរីសសោភា ដល់ព្រាមប្រាថ្នាយកពោធិញ្ញាណ រាំងស្មីពណ៌ដូចជើងហង្សកាលមេតាត្រង់យ៉ាងចាប់យកបានវិជាធោអាសាច់ខ្លួនប្រានអោយ៉ាងសាមញ្ញស៊ីបដូរជីវិត រាំងស្មីពណ៌ភ្លេចពុនរាយកាលជាតុនសាយឈ្មោះសំបណ្ឌិតអើយទៀនសាច់ឈាមជីវិតដល់អិនព្រាមពិតថាអត់អាហារ រាំងស្មីខៀវលឿងក្រហមសងស្បាតព្រមភ្លឺភ្លេចអងចា ត្រូវជា6ប្រការទាំងចាំងកុមារចងចាំទុកអើយសកេ សខរតដេចន្ទលខេវិមាននេទីពេ គីមេតរុវណ្ណកេហនេកេហវធំហិខេតេ ចយន្តតេវីជាលៈថាលៈវិសមេយៈខំកន្ធពពនេះគៀ តិដ្ឋន្តាសន្តិកេយ៉ាងមុនីវរវចនំសាធុវមេសនន្តង ធម្មងសវណ្ណកាលាអាយ៉ាំភេតនតា ធម្មងសវណ្ណកាលា ចាំភេតនតាធម្មមាំសវណ្ណកាលោអាយ៉ាងភេតន than thông tiếng lại Bram bày con lên chia tiền nhập nhẹ, đòi bò bùm sắt tìm mùi ao thiên ជាឋានព្រៃស្ងាត់ណាគឺព្រៃរាំង ទ្រង់ប្រសូតទីពីប្រសាដែលព្រះ ព្រឹកអត់ដំទី3កនលែដែលព្រះបង មុំធំចាក់ប្រភិក្ខុ5អង្គគឺពួកបញ្ចវៈ ប្រើព្រះអង្គដោយព្រះតីថ្លៃមិនអាចលះបងអើ ទី4គឺទីដែលត្រង់គង់នៅក្នុងស្ថានព្រៃជ្រៅ ឈ្មោះបាលីឡៃទីនោះគ្មានមនុស្សមានតែសត្វព្រៃសត្វដំរីព្រៃ បំរើព្រះអង្គ